លីទីបុតពេលឯងមានសលីទីបុតបានជំរាបទៅប្រដាប់បណ្ឌិតរាជថាបពុតបណ្ឌិតរាជខ្ញុំជានិកលេសទីបុតនៅបំរើសកៈទេរីនៅឋានតាវតៈប្អិនបានប្រើខ្ញុំឲ្យមកអញ្ជើញបណ្ឌិតរាជដើម្បីធ្វើដំណើរទៅកាន់ឋានទីវលោកហើយដល់ចំលើដោយរាជរដ្ឋនេះសូមព្រមព្រៀងទេម្អែកប្រដាប់បណ្ឌិតរាជ ដោយក្តីព្រឺចិត្តព្រឺរួមខ្លាំងវាមិនអាចបានជាប្រកបដែរនេះមិនធ្លាប់ជាបានអាចមានអស្ចារ្យមកទេហើយក៏បន្ថៃសក់ស្លឹកដែរក៏លាមហាជននៅក្នុងនគរនេះទៅមកហើយក៏ឡើងលើរាជរដ្ឋបោះគួយបឹងឆ្លេងទៅបាត់បដោយនឹងទៅក្នុងរស់ហ្មងនឹងទៅទៅជាមួយនឹងកន្លែងដល់ទៅឆ្លេងបាត់បឹងបាត់ ទៅដល់កណ្ដាស់នៃអាកាសវេហៈមិនដឹងទិសណាទៅខាងណាទេវាបាត់ពិភពមនុស្សទៅហើយវាបាត់ឋានមនុស្សបាត់ទៅហើយពេលនោះវាកលែសួរថាបបិទ្ធបណ្ណមនុស្សការនៃព្រះអង្គធ្វើដំណើរតាមនេះមិនងាយបានធ្វើទេតើព្រះអង្គចង់ទេសនាការឋានមុនឋានមានពីរនៅរូបមួយទេវតាមួយទេវតា ប្របាបនៅមេខានៅរូបស្ទប់តែទីវាមិនតែបាត់ទូដូច្នេះចង់ឃើញប្រកបនឹងនេះនឹងចាក់ខោរបស់ផងខ្លួនបានពូទៅកាន់មិត្តល័យពីវត្ថាបពិតមិត្តល័យខ្ញុំចង់ឃើញសត្វរូបចង់ឃើញឋានរូបតើមានសភាពបែបនេះខ្លះគាត់ថាអញ្ចឹងរត់នឹងបោះគួយពុំទៅដល់ឋានរូបនឹងមកអត់ថា ដល់ដល់ដែលជួបនឹងស្ទឹងមួយជួបស្ទឹងមួយហើយវាតលៃហើយនឹងប្របាប់បណ្ឌិមរាជមិនមែនចុះទៅលើផែនដីទេអតិរាជរដ្ឋនៅតែអង្កើតនៅលើខ្យល់ហ្នឹងមួយដំណើរតាមអាកាសអញ្ចឹងមិនមែនចុះដើរមើលទេនៅលើអាកាសដល់យកស្ទឹងហ្នឹងស្ទឹងហ្នឹងមានសភាពវែងជ្រៅ ហើយមានដើមគេហៅដើមស្ដៅដើមស្ដៅដុះដុះក្នុងស្ទឹងហ្នឹងហើយមានបលាបលារពិនក្បុះទុកហើយនៅខាងក្នុងក្រោមហ្នឹងគឺមានមង្គលដែកប៉ិនប៉ិនដើមស្នោតស្រួយស្រួយហើយនៅទឹកការឈុស្លឹកសុទ្ធតែដែកទាំងអស់ហើយអាហារយំមុតហើយស្ទឹងទឹកសាណាសាណា ផ្ដំគឺគឺពួកនិរិយបាលបាទមនុស្សច្រើនណាស់នៅវែងវងនៅនោះដៃកាន់រំពេងកាន់ដាវកាន់រំពេងគេហៅថារំពេងស្នែងគូខ្លះដេញចាក់ដេញវាយដេញចំពងសត្វមនុស្សនោះឲ្យលូតចូលនឹងស្ទឹងនោះដល់សត្វមនុស្សនោះដល់លូតតោផងលូតតោភ្លុកទៅណាមួយក៏គេវាយតលាហើយមិនធ្លាក់ ដល់ធ្លាក់ទៅទៅមុតនឹងសាលាដូចប្រព័ន្ធប្រព័ន្ធកពុះទុំកភ្លើងយើងហ្នឹងចឹងមុតបកាច់បកិនលហែកស្ដាច់លហែកស្ដាច់មិនទេខ្សោយអត់ងាប់ទេអត់ចេះងាប់ទេចង់ស្ទាយពីក្រុមទៅលើក៏ងាប់ដែរព្រោះកម្មកម្មត្រគ្រប់អំពើបាបនឹងត្រទ្រង់សត្វនឹងមិនចេះឲ្យស្លាប់ឲ្យសោយត្រង់តែទុកវេទនា ដល់ធ្លាក់អំពីផ្ដៅនឹងមកធ្លាក់ធ្លាក់មកឥឡូវដៃស្រួយស្រួយដោយបកគោបប៉ុនបប៉ុនដើមស្នោតត្រជាប់មុតហាច់លហែកដាច់ទឹកគ្លីទាំងអស់ធ្លាក់ចុះទៅទៀតដល់ផ្លឹករូបជាវិសារៈនៃនៃនៃកាយចេះមុតមុតហើយបានលិចចុះទៅទៀតក្រុមទឹកបាទហើយស្វាឈ្លោះ រត់ប្រកេកប្រខែកទឹកប្រកេកប្រកាយខ្លះឡើងទៅនេះខ្លះឡើងទៅនោះទៅហើយឡើងទៅគោកវិញប្រកេកប្រកោងឡើងព្រោះមានដីលាននេះណាដីលបងតែនឹងសម្ដៅវារយៈបាខ្លះយកបងវេខ្លះយកសទូចចាប់ទូចថក់មកឡើងមកលឺហើយចំពងមកចុះទៀតតាមគេនោះឯងប្របាប់ទៅនឹងរៀងមានសេចក្តីបោះស្លុតខ្លះ សួរថាមេតលៃពីប្រកបជាប់សត្វនរកដែលកំពុងខោចទុកទោសបែបនេះគឺកម្មអីជាតិមុនបានចិត្តមេតលៃប្រាប់ថាបកបញ្ហានេះជាតិមុនពពួកសត្វទាំងនេះកើតជាអ្នកហុកមានអំណាចមានអធិពលមានកម្លាំងអាណត្តិខ្លាំងហើយជាជាន់អ្នកមានកម្លាំងខ្លាំងអ្នកមានយុទ្ធសាស្ត្រអ្នកក៏ខត់តបយ៉ាងលំបាកប្រាស់ ដោយអំណាចនៃអធិពលរបស់ខ្លួននេះឯងជាអំពើបាបកម្មរបស់ប្រជាជនពុទ្ធនោះដែលមកកើតចិត្តមើលទៅហើយមើលរួចយើងហើយណែទៅទៀតហើយណែទៅដល់ណែទៅទៅជួសត្វនៅរួមមកក្រុមទៀតឆ្កែកំពុងដេញខំស្មាកំពុងដេញចិត្តខែកំពុងដេញចិត្តប្រទេសបតាយពេញទឹកពេញដីទាំងអស់ត្រីយាយយាយប្រកាច់ប្រកិនហត់រលិចហត់ប្រកាលគេជំនាញវិធីផង បណ្ដឹងរាជសួរទៅខាងលិតតម្លៃថាបបិទ្ធលិតតម្លៃចុះស្ដាប់មករស់ដែលខលទុកវាជំនាញបែបនេះសុខថាអំពើបាបកម្មទាំងអស់តើកាត់អីជាតិមុនរបស់ពួកទាំងអស់នោះកើតជាមនុស្សតែងទទួលសារាជាតិមានជីវតិចដល់សាមណព្រាមនៅដើមគួយចរបិទបានេះលោកសំលោកតាលោកយាយដែលដើរបិទបាប្រសាទនេះ ហើយប្រពន្ធនឹងទៅមើលងាយមើលថោកថាប្រេះវាបតិចស្ដាប់ស្ដាប់ទៅកើតទៅកើតទៅដល់ផុតពីតំណឹងនេះចេញទៅទៀតដល់ចេញទៅសត្វនរកមកក្រុមឡើងភ្លើងកំពុងតែឆេះកាយសរីរៈមកសុទ្ធតែភ្លើងឆេះទាំងអស់នឹងភ្លើងឆេះទាំងអស់ឆេះទៅលូមឡើងទាំងអស់ហើយខែដីហ្នឹងគឺខែដីក្តៅសុទ្ធភ្លើងទាំងអស់ហើយមានរយៈបានកាន់ដបងដបងហ្នឹងដុំភ្លើងទៅទៀត កំពុងទៅវាយស្រើចទៅគូពេញវាលពេញទឹកពេញដីវាឯងក៏នឹងរៀបសួរថាបបិននេះកន្លែងបើជនទាំងអស់នេះគឺបាបអីបានសោយទុករបស់វានេះអីកន្លែងថាជាតិមុនគាត់ប្រទុសរាយចំពោះអ្នកតាំងក្តីល្អគេធ្វើសេចក្តីល្អលន់លន់គេរួមគេស្ងប់ ដែលតាមបន្ទុះតាមមើងងាយតាមរករឿងតាមជេរតាមបៃតាមធ្វើយ៉ាងម៉េចឲ្យគេនេះហ្នឹងជនប្រទុះក្នុងបុគ្គលដែលគេមិនប្រទុះនឹងសល់ផលកម្មការធ្វើដំណើរដែរទៅទៀតទៅជួបនឹងម្ដុំទៀតម្ដុំហ្នឹងគឺឃើញភ្លើងនៅរួមឃើញភ្លើងឆេះគាត់ទៅវិញអត់ឆេះរីរាយឆេះភ្លើងគាត់ទៅវិញ រត់រត់ដោយភ្លើងហ្នឹងវាដេញតាមជាប់លើធ្លាក់ចំលងនឹងសិតទៅលើភ្លើងទៅទៀតព្រៃស្ងោលកបបត់វាស្រឡៃសត្វនរកដែលសល់ទុកវេទនាបែបនេះតើសាងនៅអំពើកម្មហើយបបត់មហាវិការគាត់កើតជាមនុស្សជាមនុស្សមួយគេហៅថា អាងស័ក្តិកោនយកជ័យជំនះទៅលើជនសច្ចរិតអ្នកក្តីអ្នកក្តីអ្នកក្តីណាអ្នកកក្តីអ្នកខអ្នកខនឹងមនុស្សល្អអ្នកកមនុស្សក្រក់ហើយទៅក្តីយកជ័យជំនះលើអ្នកខដោយប្រើស័ក្តិសិទ្ធស័ក្តិកោនចង់និយាយថាស័ក្តិទីសំណោកឲ្យលើឲ្យកាក់ធ្វើស័ក្តិ ដល់ពេលបានឈ្នះទៅដល់ពេលស្លាប់ទៅទៅកើតនៅរូបបែបនេះវាត្រូវលេងខេះខេះគាត់មិនវិញនឹងសក់ទៅសោតដល់ធ្វើដំណើរទៅទៀតទៅជួបនឹងលោហៈចាំពីរូបផ្ទះផ្ទះអបផ្ទះអបដល់ធំទៅក្នុងជាន់សុទ្ធរកឹកក្នុងដៃទាំងអស់ពុកពុកពុកពុកពុកជាសត្វរូបនោះវាយងក្បាលចុកក្នុងនោះ ភ្លុងភ្លុងភ្លុងភ្លុងភ្លុងភ្លុងក្នុងនោះអត់ងប់ណែប្រកាច់ប្រកិននៅក្នុងនោះអត់ចេះងប់ព្រោះមិនមិនទៅឆ្នាំនេះនេះការប្រតិបត្តិមុននេះរបៀបមរុហ្នឹងណា30000ឆ្នាំចុះទៅដល់បានហើយ30000ឆ្នាំឡើងឡើងទៅពេលនោះឯងមានណែសួរមានតម្លៃរបស់ប៉ុនមានតម្លៃអំពើកម្មអីពពួកសត្វនឹងបានរងទុកវិញ្ញាណម្លេះ ដែលជាមុនគាត់កើតជាមនុស្សគាត់ប្រទូចំពោះពួកដូនជីតាជីប្រទូនឹងសំណាក់ព្រៀបដោយវិការជាក៏តិចងឿងងាយមើលខោកខែកគួក៏ពួកអ្នកបួសទាំងអស់នេះតាមផ្ដំទីតាមជេតាមបចោតតាមលើញើតាមបៀតនេះទូនឹងត្រូវជ្រះដល់ក្នុងនោះទូនឹងត្រូវជ្រះក្នុងនោះដល់ធ្វើដំណើរទៅទៀត ដែលជួបសត្វរួមមកក្រុមគឺកំពុងចងកកប្រកែកវារយៈបាយជាសម្បត្តិប្រលះប្រលះសាច់ប្រលះសាច់កម្លាក់ចុះបោះម្លេះទៅក្រៅបើអត់ងាប់ទេគេខំងាប់ចោលអត់ងាប់ទេអត់ងាប់តទៅបោះអត់ងាប់ទេហើយធ្វើដំណើរហើយសួរថាបើប៉ិននៅកន្លែងហេតុអីអំពើអីបាបកម្មអីបានជាកើតទៅអញ្ចឹងជាតិមុនគាត់ធ្វើជាគ្រីមរតដាក់អន្តៈ គឺដាក់អន្ទាក់ដាក់អន្ទាក់បាត់យកអន្ទាក់ដាក់បាត់ដើម្បីចាប់បាត់នោះយកមនុស្សទៅដូចចំទៅអំពើបាបកម្មនឹងហើយដែលនាំឲ្យកើតទៅជាសត្វមនុស្សបែបនេះធ្វើដំណើរទៅទៀតដល់ធ្វើដំណើរទៅទៅជួបនឹងស្ទឹងមួយស្ទឹងនឹងផ្លូវក្រាំងកោះស្រួលលេងឲ្យសត្វមនុស្សទាំងអស់ព្រៃទឹកអាតផុតទឹកនឹងតែទឹកខ្លាយទៅជាងកាមទាំងអស់ វាខ្លាចទៅជាកម្មមកអត់បាត់បានដោយចឹងសួរថាបបិទ្ធនៅកលៃអំពើកម្មហោកម្មបែបនេះថាគាត់នឹងសាងអេតិជនមុនមកពីមុនមករកស៊ីអត់ត្រឹមត្រូវលក់ទៅនិយាយដើមការហើយលួចគុណភាពត្រូវនឹងយកកម្មទៅនិយាយដើម្បីឲ្យបានចំណេញអញ្ចឹងយើងត្រូវពិចារណាអំពីរកស៊ីលក់ដូរ យកយកកទួតទៅលាយនឹងកយកនឹងកាមទៅលាយស្រូវយកទឹកទៅលាយប្រេងយកស្ករទៅលាយទឹកខ្មុកយកទឹកទៅលាយល្ងហ៎ធ្វើឲ្យស្ងួនឲ្យស្ងួននេះយកទៀតឲ្យទៅទៅទីកាមមកជារបៀបត្រឹមត្រូវណារបៀបត្រឹមត្រូវ ដែលធ្វើដំណើរទៅទៀតធ្វើដំណើរទៅទៀតទៅជួបនៅនរោមកក្រមនោះសត្វខ្លះគេចាប់ចងអូសនិយាយរយៈបាល់អូសខ្លះឧឈាមឧឈាមកណាត់កណាត់កណាត់កណាត់ខ្លះទៀតគេស្ដួលហើយគេយករមៀលមកកាត់មកកិនកំទេចខ្លួនប៉ុនក៏អត់ងល់សួរថាបបិទ្ធនេះកន្លែង តើអំពើកម្មអីដែលសត្វវាសោយ៉ាងនេះជាតិមុនធ្វើអំពើអីជាតិមុនគាត់នេះបានធ្វើនៅអំពើបាបកម្មគឺរកទីចំទ្រូកចំមន់ចំទាចំតែសម្លាប់យកសាច់មនុស្សនេះយកសាច់មនុស្សអញ្ចឹងអំពើបាបកម្មនឹងឯងក៏ឲ្យឆោតបែបនេះសូមព្រមព្រៀងវាកន្លែងបានទាំងអស់ណាព្រោះមនុស្សព្រោះពួកគេនឹងគេងើបនេះឃើញអា គេឃើញជាងយើងមនុស្សជាងទេដល់ធ្វើដំណើរទៅទៀតដល់ធ្វើដំណើរទៅគេជួបនឹងគេហៅនឹងបឹងមួយស្រាក់មួយដែលពេញទៅដោយទុះពេញទៅដោយលមុខមកលមុខមកហើយសត្វរួចចូលទៅទីដូចទុះហ្នឹងពេលឯងនឹកកលៃសួរថាបណ្ដឹងរៀនសួរថាបបិទ្ធនឹកកលៃតើសត្វនរកនេះតែសល់ទុកវេទនាបែបនេះតើមូលហេតុពីអី មូលហេតុមកពីជំនីក៏ទុះនឹងមិត្តភាពមានមិត្តណាហើយក៏ទុះក្នុងមិត្តនោះជាប្រតិក្នុងមិត្តនោះគឺទរណកម្មមិត្តនោះគេហៅសងគុណដោយវិធីប្រើអិង្សា ប្រើអាជ្ញាប្រើដំបងប្រើហេតុណាមួយឲ្យមិត្តដល់នៅស្ដីនេះដល់គួរដំណើរទៅទៅជួបនឹងបងមួយទៀត ក៏ទៅផ្ទុះហើយនឹងឈាមសួរថាពិតណែនវាកន្លែងចុះសត្វដែលផឹកនរោដែលកំពុងផឹកឈាមកំពុងផឹកផ្ទុះដើរតាមទៅជាតិមុនគាត់ជាអ្នកយឹកមានប្រារហតយឹកមានមេត្តាដល់តែតានេះលើងាយម៉ែមើលគេឪវាយម៉ែវាយឪជីម៉ែជីឪមើលងាយលោកសង្ឃវាយព្រះស្បសារពើស្លាប់ទៅក៏ផឹកទឹកមក ទុកហើយនឹងឈឺទៅថប់នឹងចឹងទៅថប់ខ្លួនហើយនឹងឈឺមកធ្វើដំណើរទៅទៀតវាជួបក្រុមស្រីស្រីមកបោកប៉ុន្តែគេកប់មកកណាត់មកកណាត់ទាំងអស់ហើយខ្លួនបលក់សតទៅទូហើយនឹងឈាមទាំងអស់ខ្លួនខិតខ្លួនខ្លួននឹងហើយមានស្មោកនំមកកិនសង្កត់បៃកំតិច ខ្លួនឯងប៉ុណ្ណឹងរៀបសួរថាបបិទ្ធមានតល័យតើស្ត្រីមកវងនៃសោយទឹកវេទនាបែបនេះតើកម្មអីជាតិមុនគាត់នេះសុខតែតែរៀងកាយដល់បីបរោះប្រសិទ្ធចូលចិត្តដើរលេងច្រើនដើម្បីតាក់ទងបរោះប្រសិទ្ធព្រោះអំពើបាបកម្មនេះហើយបានសោយទុក្ខបណ្ដាបណ្ដារិគាត់តាក់តែរៀងកាយដើម្បីខ្មត់ចិត្តស្វាមីរបស់ឯងនឹងខ្លាយទៅជាទុក្ខហើយនឹងជាតិ តែនៅគាត់មិនដឹងខ្លួនចូលចិត្តដើរនឹងហើយមកគេកប់មកកណាប់ខ្លួនហើយជាអ្នកក្បត់ចិត្តស្ដីទៅបែកកាមជាមួយនឹងរស់បតីនឹងឯងដែលត្រូវគេកិនស្មោកិនពីលើហើយភ្លឺឆិតមានបាបកម្មមានដលៃធ្វើដំណើរទៅទៀតតែទៅជាមួយនឹងរស់នឹងអត់មានចោលដែរទេទៅតាមអាកាសធ្វើដំណើរទៅទៀត ដល់ធ្វើដំណើរទៅឃើញសត្វរួមមកព្រឹកជាជាជាបរោះគេចាប់ជើងទៅយ៉ងចាប់ជើងឡើងលើទៅយ៉ងក្បាលចុះបុកតោក្នុងបោកដោយកទួលលបងនៅស្គយស្គយស្គយស្គយទាំងអស់ជួថាបណ្ដឹងរៀបជួថាបកកិននៅកន្លែងស្ដាប់នៅរស់ដោយសោយកម្មបែបនេះតើទោះពីអី នៅកំរួចចឹងកំរួចដែលគេចាប់លើកជាងចងឡើងទៅលើហើយយកបាល់យកចុះទៅក្រោមតែចូលក្នុងប្រហោងដីថាមកពីបរោះនេះការឧដើជាអ្នកបត់នឹងករិយាត្រូវស្រឡាញ់ស្ត្រីដទៃអញ្ចឹងទុកទោសនេះសារឡើងអញ្ចឹងហើយបានទៅមកក្រុមយើងសត្វតែឃើញសត្វមករួមមកក្រុមនោះសោកទុកវេទនាមហាវេទនា ចេញពីចំណេះចូលទៅនោះចេញពីនោះចូលនោះច្រើនកណីអត់អត់អត់អស់ទៅព្រោះថាបបិទ្ធនៅកន្លែងព្រោះឯនេះទោះនិហារភេទគឺទៀនអត់ផលបូជាខោអត់ផលបូជាខំអត់ផលអត់ជាសតិវណ្ណាជាសន្រុញៀនទេអត់ជាគុណម៉ែគុណអីអីទេលោកនេះមានលោកអតីតមានអត់ជាទាំងអស់អត់ជាអត់មានជឿ អត់ជាទៅធម៌ប្រំបាត់ដើម្បីផុតទុក្ខក៏អត់ជាម្នាក់ប្រនិបត្តិដើម្បីផុតទុក្ខក៏អត់ជាទាំងអស់បដិសេធទាំងអស់អាធ្វើនឹងអត់ប្រយោជន៍នឹងទៅស្លាប់ទៅកើតហ្នឹងខ្ញុំជុំតែចេតនាការទេវតាទាំងឡាយមកជួបជុំគ្នានឹងសាលាកសមនេះទេវតាទីជួបជុំគ្នានឹងទេវតាទីអូរងំរងំថាអីក៏យូរម្ល៉េះ ដោយនឹងពេលនេះសកទាលីលោកពិចារណាដោយដោយដោយចាក់របស់ព្រះអង្គលោកថាប៉ុណ្ណឹងរីកអីណាចេះបានច្បាប់យូរម្ល៉េះមកវាយឋានទេវតាមកឋានមនុស្សមិនជាស្ងាយរបស់ទេវតាងឿថាអោប៉ុណ្ណឹងរីកំពុងទៅធ្វើប្រាច់ចរតាមអាកាសវេហានៅទេសនាការនៅតំបន់ឋានរូបជាមួយនឹងមានតម្លៃហើយតើ បណ្ឌមរីបើសិនជានៅតែមើលប្រពន្ធរូបទាំងឡាយមើលរហូតដល់អស់ប្រជុំក៏មិនតន់អស់ឋានរូបដែរណាសម្បើណាស់ណាមើលតទៅអស់ប្រជុំដើរមើលចឹងរហូតដល់អស់ជីវិតមកអស់ចិត្តក៏មិនតន់អស់ឋានរូបដែរពេលម្អែងសកៈទេវេបានប្រើមហាជីវន្តទេវតថាណែមហាជីវន្តទេវតម្នាក់ឯងចូលទៅតាមយុទ្ធល័យ ឲ្យនាំបរមរាជមកឋានទេវលោកវិញចុះឋានអភិរានប៉ុណ្ណឹងប៉ុណ្ណឹងប្រាប់បាត់មកនឹងយ៉ាងម៉េចហោះបាត់ពីឋានសាវកិនមកប្រកបកលែងនៅកលែងបបពិតនៅកលែងលក្ខៈទីរាជឲ្យមកតាមហើយចូលអ្នកនាំប៉ុណ្ណឹងរាជធ្វើដំណើរទៅកាន់ឋានទេវលោកនេះកលែងបបធ្វើរត់វិញនៅហ្មង ដល់ខ្ញុំទៅជួបទេវតានៅតាមផ្លូវនេះអត់ទាន់ទៅដល់ទេនៅទេវតានៅតាមផ្លូវវាជួបនឹងប្រាសាទមួយប្រកបដោយស្រះពោក្បាច់រចនាហើយមានសម្លៀកបំពាក់គ្រឿងអភ័ក្រណៈល្អណាស់ហើយមានស្រីទេវតាចៅរំទេវធីតាបានសួរបណ្ដឹងរៀបនៅសួរមេតលៃថាបបិទ្ធមានបលៃនេះប្រសានមានកពូល5 គេធ្វើបុណ្យនេះបានគេមកកើតមាននឹងគេដើមជាកូនជាស្រីរបស់ព្រាមម្នាក់តែមានចិត្តយក្សការបុណ្យនៅពេលដែលសំនៅបតកាលដល់ហើយវាចំហានលោកយើងឃើញអត់ចាស់ស្លាវាចំហានយកចំហាននឹងចុះមិនស្ងាញ់នឹងក៏យកដែរចិត្តចិត្តតែព្រៃខដល់ពេលចំហានលោកដល់ទៅបតកាលដល់ហើយយកបាយឆ្នាំយកសឡទៅទៅពេលលោកហ្នឹងបានកើតជាដាបណានេះតែទី ណែតទៀតណាតើទៅទៅវាជួបប្រាសាទមាសមានវត្តមានកំពូល7ប្រាសាទ7នឹងបរោះម្ដងដូចចាកថ្ងៃយើងនេះវាអត់ទុកណានេះពលិជាខ្លាំងជាងខៃពលិខៃជាទៅពលិជាដាខ្លាំងហើយដល់ទួទៅបនបនកសលពីដើមមកពីកសាងកុដកសាងកុដ7បានកសាង7ដែរ ហើយគេគឺទានវិច័យ4វិកម្មផលទៅ10ខបានគេមកកើតនៅនេះដល់ធ្វើដំណើរទៅទៀតទៅជួបនឹងប្រាសាទមួយគេហៅប្រាសាទកែផលិតដល់ពងដល់ពោក្បាច់រចនាសត្វបែបស្ត្រីទាំងឡាយទេពធីតាមានច្រើនរយនេះជាបរិវារសួរទៀតមានតល័យឆ្លើយថាគាត់នេះពីដើមមកជាអ្នកមានចិត្តរះស្វាក្នុងសាសនាធ្វើបុណ្យធ្វើកុសល កម្មសើសន្តចៈធមមិនស្បត់នឹងស្វាមីនេះនេះសន្តហធមហើយដល់ទៅបានទៅហើយស្លាប់ពីក្នុងមកមកកើតនឹងបានធ្វើដំណើរទៅទៅជួបនឹងប្រាសាទមកក្រុមទៀតគេហៅប្រាសាទជាវិការៈនៃកាយពេកទូចាកមកមានបរិវារច្រើនរយនាក់ចំរូបប្រកបដោយគ្រឿងអភរណៈសួរមានតម្លៃថាបបិទ្ធមានតម្លៃបុណ្យកុសលអីដែលគេមកកើតនឹង ជាតិមុនគាត់នោះកើតជាបរោះជាតិទៀតនោះនោះបានកសាងសាលារៀនផ្លូវថ្នល់ធ្វើស្ពានទីស្រះធ្វើនៅទឹកហើយធ្វើបន្តកៅ4កាន់កលធ្វើបត់តាប់តបានទៅទៀតយុគសពសរោះបានសួរថាប្រាសាទដែលបូកបិចរចនាច្រើនរយយ៉ាងនេះតើប្រាសាទនឹងជាធ្វើបណ្ណៃវាតម្លៃឆ្លើយថាបបិទ្ធបណ្ណមរាជ ពីពីដើមនេះក្រុមសាវកនៃព្រះពុទ្ធសាវកានៃព្រះពុទ្ធជឿចំពោះបរតនត្រ័យសុខជឿគុណព្រះពុទ្ធជឿគុណវធជឿគុណវសង្ឃស្ដាប់ធម៌ធ្វើបុណ្យកាន់សិលដែលចិត្តចាក់ខ្លាបានតែកើតជាទេវតាដែលមានបុណ្យពោះយ៉ាងនេះជាកលិថាបបបបិទ្ធបនមរាចេតនាការនេះយើងមើលប៉ុណ្ណឹងបានហើយ បើយើងស្រូបអនចាំនេះទុកនៅចន្លោះចន្លោះអាកាសនៅចន្លោះនេះពីបាល់ហោរំបុកម្ដងចុះនៅចន្លោះមេឃទាំងអស់បើនៅកបាល់ហោយើងខកទៅមុខមិនព្រោះនៅនេះខកនៅក្នុងមនុស្សនឹងទី5ដល់គូដំណោស្លេវទៅដល់ទៅជួបបងជួបមហាសមុទ្រ ជាមហាសមុទ្រមហាសមុទ្រ7ជាប់ហើយមានស្ទុំ7ជាប់ទៀតអញ្ចឹងមិនមែននៅក្នុងមនុស្សលោកយើងទេនៅក្រៅលោកនេះហើយភ្នំបានគេនោះភ្នំទាំងអស់7ភ្នំមួយគេហៅភ្នំសុភគណៈភ្នំករបស់អឺនេះមិនថោ that isn't tall នេះបន្ថនេះមិនថវិនតៈអសកម្មនំ7ហើយភ្នំនឹងនៅបត្រៃប្រលោកថាភ្នំ7ជាន់តែអសកថាលោកប្រាប់ថាភ្នំទី1ភ្នំព្រះដំណក់នៅនៅខាងគេហើយសមុទ្រដល់ទីអរបស់ខ្ពស់ជាងភ្នំព្រះដំណក់ខ្ពស់នេះហើយសមុទ្រទៅក្នុងទៅបានដល់ទេសំខខ្ពស់ជាងករបស់ទៀត បានមហាសមុទ្រនេះទៀតបានទៅទៅទៀតជានឹងយុគកន្ធោខ្ពស់ជាងអ៊ីសកន្ធោបានសមុទ្រនោះទៀតបានទៅទៅទៅជើងភ្នំដែលហៅថាលេមិនថោខ្ពស់ជាងយុគកន្ធោយុគកន្ធោហើយសមុទ្រទៀតបានទៅវិនកៈសមុទ្រទៀតអបកម្មខ្ពស់ព្រោះមកដល់ណាស់ណាស់បានរកបោះពួយឡើងដល់ ដល់ឆ្លងបើព្រាមឯងបានប៉ុណ្ណឹងណែនិតលេខថាបបពិតប៉ុណ្ណឹងរៀបនំទាំង7ជាលំនៅឋានរបស់ដាច់ទេវតាប្រពួនជាសមាធិការរបស់បានព្រះគិរីដាច់ហត្ថរៈរលកៈរូបខៈសវេរៈនឹងខាងការអូមហារាជ បានធ្វើដល់ផុតសមុទ្រទៅបានទៅដល់ខ្លោងស្មៀតខាងតាវតិនខាងតាវតិននឹងនៅកពូភ្នំប្រសម័យនេះសនេរុកពូភ្នំសនេរុហើយខ្លោងស្មៀតនឹងទៅហៅខាងទីឈ្មោះថាចិត្តបកោដល់មកវាទៅលើថាបបពុតភ្នំរៀងឥឡូវនេះយើងចូលមកដល់ខ្លោងស្មៀតចិត្តបកោដែលជាខ្លោងស្មៀតចូលទៅកាន់ច្រក ក្នុងប្រកម៉ែជាពីដំណើរឋានរបស់សកៈទេវរីហើយនឹងក៏ខែកក៏ខែកឋានតាវកៈចូលឆ្លងផុតប្រខែកប៉ុន្តែប៉ុណ្ណឹងផុតរូបចម្លាក់ផុតប្រអិនទាំងអស់រូបរូបមួយណាក៏ប្រអិនរូបមួយណាប្រអិនហើយរូបព្រៀបហ្នឹងរូបដើម្បីធ្វើទុកការពារយៈក្រុមយៈបុព្វជិត្រាសោរស់នៅស្ដេចបុព្វជិត្រាសោហ្នឹងកាលណា តាំងជាមួយទេវតាទេវតាខាងនៅរត់តោចូលទៅនគរដល់រត់ទៅនគរដល់ដល់ដល់ជឿនឹងតារួយទេព្រោះពួកអសរបានអត់ទៅរូបអិននៅចំតង់ជឿនឹងអានឹងវាគ្មានចិត្តបានបានស្មោះបានស្រឡាយទេអត់ទេបានតែលេខអីបានបោះពួយវិញព្រៃបានអត់មានទៅចូលទៅដល់ទៅជួបនឹងទេវតាទេវតាទេវតាលផិតដល់រចនា កែវមณีកែវប្រទូកែវផលិតហើយក៏សទ្រង់8យ៉ាងណាគឺប្រសាពីស្ដីមានកស8ទ្រង់នឹងយកដំណោយកដំណោយកខាងកើតទៅវាហៅសពេចទ្រង់8នេះកថាបានកំពុងជួយព្រៀបនៃកម្មហ្នឹងឯណាភ្នំរាជចុះបឹងក៏ដល់ จะสาเป็นกระปานปานกระปนมรีเทวดาหอดตัวเป็นคาราเทวดาทั้งหลายผู้ถาวรกัดปนมรีตอดได้កិរិយាដែលព្រះអង្គធ្វើដំណើរមកកាន់ទេវតានេះជាដំណើរដ៏ប្រពៃណាស់នឹងជាឆ្លើយទៅប៉ុណ្ណឹងទេទេវតាវាឆ្លើយអញ្ចឹងអបានប្រកាសពីវិរិយថាបោកពិតប៉ុណ្ណឹងរៀងឥឡូវនេះខ្ញុំជាព្រះអង្គសូមជឿប៉ុណ្ណឹងរៀងឆាប់នៅក្នុងឋានទេវតា ហើយញ៉ាំសេចក្តីប្រាថ្នាដោយបំណងចូលបរិភោគកម្មទឹកដែលមិនមែនជានោះតាមដំណងគេមកឯប៉ុណ្ណឹងរៀបពូថាបបពុតកៈទេមកធ្វើដែលស្ដោយនៅវត្ថុរបស់គេដូចជារបស់ផ្សេងគេមានបំណងខ្ញុំជាមនុស្សលោកខ្ញុំអត់ទទួលយករបស់ដែលគេឲ្យកើតអំពីផលបុណ្យរបស់គេទេ ចាំខ្ញុំចោះប្រធានវិស្ណុវិញដែលកសាងទានសិលគឺបុណ្យគឺកុសលឲ្យច្រើនហើយមកយកផលដល់ខ្លួនឯងវិញទៅទៅភ្នំរាជនៅខាងទេវតាអស់7យប់7ថ្ងៃនៃមនុស្សដែលយប់7ថ្ងៃនៃមនុស្សសម្ដែងធម៌ទេសនាប្រាប់ពួកទេសាទាំងឡាយចាប់ឡើងសមាហើយមេតល័យក៏ទៅទីភ្នំរាជក្នុងរាជរដ្ឋធ្វើដំណើរមកកាន់នគរមេខលាវិញ ឥឡូវគួយជ្រាបគាត់តែមកដល់ខ្ញុំនិយាយមនុស្សអោមិនគោអោនិយាយចង់ដឹងរឿងពិតហ្នឹងយើងថ្ងៃបានរកោណាមាមួយឡំវិញម៉ៃក៏តែចោះដាច់ចោលងប់មានរត់ទីទេមនុស្សទាំងអស់ហ្នឹងមកហើយគ្រប់ខែគ្រប់ស្រុកទីឡានជាម៉ូតូអ្នកសក្លោក៏អោលុយបានអ្នកម៉ូតូក៏អោលុយបានខាងកាជឿនឹងលក់ដាច់រហូតមកទៅរកពធូទៅ មនុស្សកប៉ាល់យន្តហោះឲ្យមកពីអាមេរិកកាំងអូស្ត្រាលីអាហ្វ្រិកអឺរ៉ុបមកស្រុកខ្មែរទាំងអស់ឲ្យតែលាបូតមួយទៅឲ្យមកទាំងនោះអើមនកោនឹងមកតោមរួមសួរមិនទៅខាងព្រះអង្គយាងទៅនឹងយ៉ាងម៉េចប្រាប់ទៅឲ្យនរុអ៊ីចេះព្រែកនរុអ៊ីចេះទេវតាចេះប្រាប់នោះប្រាប់រាល់ថ្ងៃនឹងទៅនឹងរៀន បានតែចប់ទៅបានឲ្យដល់បណ្ឌិតរៀនលោកគឺលោកចាស់បកទៅទៅលោកប្រចេញពោះនាំមកសម័យពុទ្ធបានបានជាពុទ្ធបានតែថាមានសុខទាំងឡាយលក្ខៈគឺរៀនក្នុងសម័យនោះគឺប្រាអនុរុទ្ធក្នុងសម័យនេះអនុរុទ្ធយើងណាមានប្រល័យទេបុតក្នុងសម័យនោះគឺអនន្តក្នុងសម័យនេះ ដាច់84000ក្នុងសម័យអំណរនេះគឺបរតកថាពុទ្ធឯងចំណែកនឹងមួយនេះគឺតថាពុទ្ធឯងចឹងវាមើលវិធីបានមើលលំលូតវែងស្អាតណាទៅតាមផ្ទៃយើងនឹងទេវតាគឺនឹងកើតលោកវាកន្លែងមកយើងកើតមកមក ទៅឆ្លងកាត់ដងវិថីច្រើនណាស់ពីពុកចេញពីពុកមនុស្សបាត់ចេញបាត់ដល់ដល់យុគមហាសមុទ្រ7ជាន់ភ្នំ7ទៅដល់ភ្នំបរិរូបនឹងទៅដល់ឆ្ងាយដំណើរអាទាំងអស់ប៉ុន្តែយើងសូមយល់ថាវាផ្ដើមនៅឋាននឹងពួននឹងយើងមើលអត់ឃើញទៅហើយមិនចឹង រីទេវតាទាំងឡាយនៅក្បែរយើងក៏យើងអត់ទៅស្គាល់ផងទេវតានៅដិនយើងហ្នឹងទេវតាអាយអាយហ្នឹងហើយសហការីរបស់ស្ដេចទេវតាទាំង4នៅជាមនុស្សនេះតែលោកជាសោថាវរសពញ៉ាំងលៀងញ៉ាំងពុរពងទោមានបងយារខណសវទេវតាសុំទេវតាទាំងអស់បីបរសានៅអ្នកទេវតានៃណាលើកតែយើងអត់ដឹងផង គឺផ្ដើមនៅជាមួយមនុស្សតែមនុស្សមើលទេវតា